លោកម៉ាច័ន្ទបញ្ញាថា អាចជាពេលវេលាចុងក្រោយ សម្រាប់លោកក្នុងកម្មវិធីសិល្បៈព្រោះរឿងទាំងនេះកាលពីថ្ងៃទី23ខែសីហាឆ្នាំ2022អ្នកគ្រប់គ្រងផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងទៅលើតារាចម្រៀងប្រុសលោកម៉ាច័ន្ទបញ្ញាដែលបានស្ងាត់បាត់ដំណឹងឆឹងពីសិល្បៈ ស្របនឹងពេលនេះលោកបានប្រកាសខ្លួន សារជាថ្មី ក្នុងការវិលត្រឡប់ចូលវិថីសិល្បៈជាមួយនឹងសំណេរមួយឃ្លាដែលរៀបរាប់ថា អាចជាឱកាសចុងក្រោយសម្រាប់លោក ក្នុងវិថីសិល្បៈព្រោះរឿងមួយចំនួនហើយលោកក៏ចង់ចាក់ចេញពីវិស័យមួយនេះដែរតែมันអាចធ្វើបានព្រោះវាជាជីវិតរបស់លោក លោកម៉ាបញ្ញាបានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយលោកគឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានការគ្រប់គ្រងនិងការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់មហាជន គ្រប់ស្រទាប់ មិនថាក្មេងចាស់ប្រុសស្រីឡើយពិតណាស់មួយរយៈនេះតារាចម្រៀងប្រុសដ៏មានទេពកោសល្យខ្ពស់និងសម្លេងពីរោះមិនធម្មតាលោកម៉ាច័ន្ទបញ្ញា បានស្ងាត់បាត់មុខពីសិល្បៈអស់ជាច្រើន ខែមិនដែលបង្ហាញខ្លួនលើបណ្ដាញសង្គមឬចេញ MV បទចម្រៀងថ្មីថ្មីឡើយ។ រហូតធ្វើឲ្យអ្នកគ្រប់គ្រងមានការងឿងឆ្ងល់ជាខ្លាំងមកពីមូលហេតុអ្វីទើបទៅជាបែបនេះ ជាពិសេសអ្នកគ្រប់គ្រងក៏កំពុងតែរងចាំការវិលត្រឡប់ជាថ្មីរបស់លោកផងដែរទោះជាស្ងាត់ពីវិធីសិល្បៈតែ សន្ទុះនៃការគ្រប់គ្រងតារាចម្រៀងប្រុសលោកម៉ាច័ន្ទបញ្ញា មិនដែលបាត់បង់ឬថមថយម្ដងណាឡើយជាការឆ្លើយតបទៅនឹងចម្ងល់របស់អ្នកគ្រប់គ្រងដែលបានចោទសួរថា ហេតុអ្វីស្ងាត់បាត់ដំណឹងរូបលោកពីវិថីសិល្បៈស្រាប់តែថ្មីថ្មីនេះតារាចម្រៀងប្រុសដ៏មានទេពកោសល្យខ្ពស់លើវិថីសិល្បៈលោកម៉ាច័ន្ទបញ្ញា បានចេញមុខប្រកាសដំណឹងសារជាថ្មីក្នុងការវិលត្រឡប់ចូលវិថីសិល្បៈដោយបញ្ជាក់ហេតុផលច្បាស់ច្បាស់បើយោងតាមសំណេររបស់លោក ដែលបានបង្ហោះលើបណ្ដាញសង្គមមានខ្លឹមសារថាការចូលឆាកសិល្បៈម្ដងនេះប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើន អារម្មណ៍ខ្មាស់អៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើនផងដែរលោកថាការវិលត្រឡប់នេះព្រោះតែនៅនឹកសម្លេងអ្នកគ្រប់គ្រងរបស់លោកគ្រប់គ្រប់គ្នា និងនឹកពាក្យសន្យាក្នុងចិត្តដែលបានសន្យាចំពោះលោកតារបស់ខ្លួន ហើយក៏ជាការនាំកិត្តិយសបន្ថែមទៀតចូល ក្នុងគ្រួសារទោះបីជាលោកតាលោកយាយរបស់លោកលែងនៅទីនេះមើលលោកនៅក្នុងវិស័យសិល្បៈទៀតក៏ដោយ នៅដើមឆ្នាំនេះតារាចម្រៀងប្រុសលោកម៉ាច័ន្ទបញ្ញាក៏បានប្រកាសថាខ្លួនលោកផ្ទាល់ធ្លាប់ចង់បោះបង់ការងារជាអ្នកសិល្បៈជាច្រើនដងមកហើយហើយលោកក៏ធ្លាប់តូចចិត្តនឹងខ្លួនឯងដែលកើតមកចេះច្រៀងឬហៅថាមានដងសិល្បៈផងដែរទោះជាមាន ចិត្តចង់បោះបង់អាជីពជាអ្នកសិល្បៈក្តីតែតារាចម្រៀងប្រុសរូបនេះបានបញ្ជាក់ថា ខ្លួនលោកមិនអាចកាត់និស័យពីវិថីនេះបានឡើយ។ ព្រោះវាជាជីវិតលោកផងដែរជាចុងក្រោយលោកបានប្រកាសជាថ្មីច្បាស់ច្បាស់ថាខ្ញុំបាទម៉ាច័ន្ទបញ្ញាសូមទទួលការណែនាំ បងប្អូនលើឆាក I am a singer សាជាថ្មីផងសូមទទួលការគោរពពីចម្ងាយការប្រកាសចូលខ្លួនសាជាថ្មីក្នុងវិថីសិល្បៈរបស់តារាចម្រៀងប្រុសលោកម៉ាច័ន្ទបញ្ញា បានធ្វើឲ្យ fan fan សម្ដែងនូវក្តីរំភើបសប្បាយរីករាយព្រមទាំងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងជំរុញលើកទឹកចិត្តឲ្យលោកបន្តការតស៊ូលើវិថីមួយនេះកុំឲ្យបោះបង់ផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។